Welcome to Team Family KHK Remix in Cambodia. ឲ្យចំចឹងល្អហើយខ្ញុំខ្ញុំប្តឹងប្តឹងបាទខ្ញុំប្តឹងពីបត់គ្រូពីត្រូវអស់លីងហើយអស់លីងហងអស់មិនសល់ពូខ្ញុំហ៎ពូខ្ញុំដល់នេះបាត់កំជារអាចប្រទេសអំចាក់ពូទេ Não!